អ្នកវិទ្យាសាស្ត្រប្រមានឲ្យមនុស្សលោកត្រៀមខ្លួនទប់ទល់នឹងជំងឺផ្ដាសាយឆ្កែសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នៅថ្ងៃណាមួយមនុស្សលោកអាចនឹងត្រូវវាយប្រហារដោយជំងឺផ្ដាសាយឆ្កែដែលជាទម្រង់បំលែងខ្លួនពីជំងឺផ្ដាសាយបាក់សីនេះបើតាមការប្រមានពីអ្នកវិទ្យាសាស្ត្រវីរុស H3N2 បានបង្កាត់ពូជនៅក្នុងសត្វឆ្កែកាលពីជិត2ទសវត្សរ៍មុនដោយវាអាចបណ្ដាលឲ្យមនុស្សចេញរោគសញ្ញាដូចជាហៀសម្បោរនិងក្អកជាដើមហើយក្នុងករណីធ្ងន់ធ្ងរវាអាចបណ្ដាលឲ្យស្លាប់បានទៀតផង ចាប់តាំងពីពេលនោះមក វាបានកកើតនិងប្រែក្លាយជាមេរោគ ពេញលក្ខណៈនៅក្នុងខ្លួនសត្វឆ្កែប៉ុន្តែក្រុមអ្នកស្រាវជ្រាវចិនរកឃើញសញ្ញាដែលបង្ហាញថាមេរោគប្រភេទនេះអាចនឹងឆ្លងមកមនុស្សជាក់ជាមិនខានយោងតាមការធ្វើតេស្តសម្ហារដែលយកចេញពីសត្វឆ្កែនាពេលថ្មីថ្មីមេរោគនេះអាចស្គាល់កោសិកាមនុស្សកាន់តែច្បាស់បើប្រៀបធៀបទៅនឹងសម្ហារដែលគេធ្វើតេស្តកាលពីមួយទសវត្សរ៍មុននេះធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ភាគល្អិតមេរោគក្នុងការឆ្លងទៅកោសិកាក្នុងខ្លួនមនុស្ស ដែលមានន័យថាមេរោគមានសមត្ថភាពខ្លាំងជាងមុនក្នុងការប្រជាបចូលខ្លួនមនុស្សក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកសិកម្មចិនក្នុងទីក្រុងប៉េកាំងបានសរសេរនៅក្នុង ទស្សនាបដីលទ្ធផល របស់យើងបង្ហាញថាសត្វឆ្កែអាចដើរតួនាទីជា អន្តរការី សម្រាប់ការសម្រួលខ្លួននៃមេរោគគ្រុនផ្ដាសាយបាក់សីជាមួយមនុស្សក្នុងការពិសោធន៍គេ បានយកមេរោគ H3N2 ចាក់ចូលសត្វឆ្កែចំនួន6ក្បាលប៉ុន្តែគ្មាន មានសត្វឆ្កែណាមួយងាប់ទេដោយពួកវាសុទ្ធតែមានជំងឺស្រាលហើយមកទល់នឹងពេលនេះក៏មិនទាន់មានរបាយការណ៍ថាមនុស្សណាម្នាក់ឆ្លងជំងឺផ្ដាសាយឆ្កែនេះដែរ RA7 ស្ដែងចេញនៅភាពទាន់សម័យ